your bestie ខ្ញុំកាន់ដៃអូនខ្ញុំមិនស្នំថែតែមិននៅទីយ៉ាងណាបានមកក្បែរបងនៅ single ទៅទៅបាយបាក់ស្នេហ៍មិនដេញបងដូចបោស្រ័យ បងស្បបច្ចុប្បន្នស្នេហ៍ជួអូនក្របក្រកបងកាយតែអូនប្រងសន្យាថាមិនប្រែអូឆ្លើយមក baby your personality is better than all oh shorty shorty you look so sexy like a queen Romani yeah តើអូនគិនយ៉ាងណាបើសិនមកចង់ប្រាំថាបងនេះលួចស្នេហា your bestie មួយដំបងមកស្មានតើមានសង្សារតាមពិនរួមមីមេនៅ single តែណា មិនដឹងធ្វើយ៉ាងណាបានមកក៏ស្មានមកក្រុងហើយរៀងក៏មិនសងហាបែបនេះហើយជា style ណាកា But never just like another time Never I wanna tell you that your heart will be mine ទោះបីយ៉ាងណាក៏នៅតាមស្នេហ៍ទោះបីយ៉ាងណាក៏នៅចង់ក្បែរ មួយក្រុមក្រនហើយមកបាត់មាន2 3ទៀតទេហានីអើយ You are my only baby Oh I've been loving you ជួបនំបងចាំអាននធ្វើជាគូ Oh you know so ready I really want you to be my baby Hey you don't reject me and know I'm ugly but my heart is ready Hey if you don't like me it's okay girl can I be your bestie night